I like to move it, move it. I like to move it, move it. I like to move it, move it. You like to. Đầm nạp song preng របស់មិត្តភ័ក្តិជើង4ខុសពួយអម្បោគ្នា Move it, move it. You like to. អ្នកទាំងអស់គ្នាត្រៀមខ្លួនហើយនៅបាទអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចហើយតោះយើងទៅចាប់ផ្ដើមពីចំណុចនេះតទៅ នៅលើវាស្មៅខៀវខ្ចីខ្មៅងងឹតមានសែអង្កង់ខ្មៅលេសឬក៏សលេខ្មៅដែលកំពុងរត់លេងយ៉ាងសប្បាយរីករាយហើយក៏មានតោដែលមានរោមប្រុយប្រុយមួយក្បាលកំពុងតែអង្គុយមើលសែអង្កង់មួយនោះហើយគេក៏គិតរឿងអាក្រក់អាក្រក់ជាងហើយគេក៏បានដើរលបលបហើយក៏បាន ចាក់អេ ទើបធ្វើយើងដឹងថានេះជាការសម្លសម័យរបស់សេមកង់ដែលមានឈ្មោះថាម៉ាទីប៉ុណ្ណោះហើយតោមួយក្បាលនឹងមានឈ្មោះថាអាឡិចរាជសីដ៏គួរឲ្យស្រឡាញ់ថ្ងៃនេះជាថ្ងៃគម្រប់ខួបរបស់ម៉ាទីអាឡិចក៏បានយកកាដូមកឲ្យសេមកង់ដែលមានឈ្មោះថាម៉ាទីដែលអាឡិចបានយកកាដូមួយនោះទម្លាក់ទុកនៅក្នុងមាត់របស់គេហើយឲ្យម៉ាទីតាមរកហើយម៉ាទីក៏បានរកឃើញនៅក្នុងកាដូនោះគឺជាអនុស្សាវរីយ៍ដែលមានរូបអាឡិចនៅក្នុងនោះជីវិតរបស់ម៉ាទីពេលនេះគេចាប់ផ្ដើមធុញហើយដែលត្រឹមរស់នៅបែបដដែលៗនៅក្នុងសួនសត្វកណ្ដាលទីក្រុងញូវយ៉កហើយខណៈពេលនោះសម្លេង កណ្ដឹងក៏បានពន្លឺឡើងនៅទីបំផុតសួនសត្វ Central Park ក៏បានបានដំណើរការអាឡិចគេត្រេកអរយ៉ាងខ្លាំងព្រោះគេចូលចិត្តឲ្យមានក្មេងៗមកអង្គុយមើលគេធ្វើការសម្ដែងអាឡិចក៏បានរត់ទៅដាស់មិត្តភ័ក្តិរបស់គេទាំង Chloril ដំរីទឹកតលោកតលុននិង Mailman ជីរ៉ាប់កវែង ក្មេងៗហើយមនុស្សជាច្រើនក៏បានចូលមកក្នុងសួនសត្វមួយនេះហើយការសម្ដែងក៏បានចាប់ដើមឡើងអាឡិកក៏បានចូលទៅបង្ហាញការសម្ដែងរបស់គេនៅលើវេទិកាហើយអាឡិកគេពិតជាគួរឲ្យស្រឡាញ់មែនទែនគេធ្វើឲ្យមនុស្សនៅក្នុងនោះសើចសប្បាយជាមួយនឹងការសម្ដែងរបស់គេម៉ាទីហើយនិងសត្វផ្សេងទៀតក៏ធ្វើការសម្ដែងអស់ពីសមត្ថភាពរហូតដល់វេនកាំងផេងហ្វីនទាំងអស់ពួកវាមានគ្នា4នាក់ដែលមានដូចជាមេបញ្ជាការ skipper ហើយនិងជំនួយការទាំង3របស់គេ Private Rico ហើយនិង Kowalski ពេលនេះពួកគេទាំង4នាក់កំពុងតែជីករណ្ដៅក្រោមដីដើម្បីរត់ចេញពីក្នុងអាឈាន គ្នាបានម៉ាទីក៏ចាប់ដើមធុញហើយដែលត្រូវមកសម្ដែងបែបនេះជារៀងរាល់ថ្ងៃហើយឲ្យពួកកែងផានខ្វីនទាំង4នាក់ក៏បានជាដណ្ដើមដល់ទ្រង់របស់ម៉ាទីម៉ាទីក៏បានសួរថាពួកឯងកំពុងតែគិតចាំធ្វើអីពួកអតឿមេបញ្ជាការ Skipper ក៏បានប្រាប់ថាពួកយើងកំពុងតែរកផ្លូវដើម្បីចេញពីទីនេះព្រោះទីនេះវាមិនមានធម្មជាតិសោះឡើយហើយពួក Penguin ទាំងអស់នោះកំពុងតែរកផ្លូវដើម្បីទៅកន្លែងពិសេសមួយដែលមានឈ្មោះថាអេតាទីកាព្រោះវាគិតថាអេតាទីកានោះគឺជាព្រៃ ម៉ាទីនៅពេលឮអញ្ចឹងគេក៏ចង់ទៅកន្លែងនោះដែរការសម្ដែងរបស់ Alex ក៏បានបញ្ចប់សួនសត្វមួយនេះក៏បានបិទដំណើរការភ្លាមសត្វគ្រប់គ្នាក៏បាននាំគ្នាមកហូបអាហារជុំគ្នា Alex វាចូលចិត្តហូបសាច់អាំងយ៉ាងខ្លាំងហើយនៅក្នុងយប់នោះគ្រប់គ្នាក៏បានមកជប់លៀង Happy Birthday ឲ្យម៉ាទី Clarence ក៏បានយកខេកខួបកំណើតមកហើយក៏ប្រាប់ឲ្យម៉ាទីសំពោអ្វីក៏បាននៅក្នុងថ្ងៃខួបកំណើតរបស់គេម៉ាទីសំពោរួចហើយហើយក៏បានចាត់ការញ៉ាំខេករបស់គេតែម្ដង Alex ក៏បានសួរថាមិញនឹងឯងសំពោឲ្យគេម៉ាទីម៉ាទីក៏បានប្រាប់ថាគេសំពោឲ្យបានទៅ រស់នៅក្នុងព្រៃមិត្តភ័ក្តិរបស់គេក៏ភ្ញាក់ព្រើតែម្ដងម៉ាទីឯងប្រហែលឈួតបានហើយម៉ាទីវាចង់ទៅរស់នៅលើវាលស្មៅដ៏ធំល្វឹងល្វើយដែលមិនចាំបាច់រស់នៅក្នុងទ្រុងដោយសពថ្ងៃនេះក្លរីក៏បាននិយាយចេញមកថានៅ Connecticut វាមានវាលស្មៅដ៏ធំល្វឹងល្វើយនៅទីនោះតែឯងត្រូវជិះរថភ្លើងទៅទិសខាងជើងទៅ Grand Central កណ្ដាលទីក្រុងញូវយ៉កម៉ាទីក៏បានសួរគ្រប់គ្នាថាពួកឯងមិនដែលមានអារម្មណ៍ចង់ចេញពីសួនសត្វនេះទេអីគ្រប់គ្នាក៏បានតបមកព្រមគ្នាថាពួកយើងមិនដែលគិតអញ្ចឹងទេម៉ាទីម៉ាទីក៏សេតចុកចាប់ឈ្មោះផ្សារនៅពេលដែលឮពូម៉ារបស់គេបាននិយាយបែបហ្នឹង ក្លរីក៏ប្រាប់ឲ្យអាឡិចទៅនិយាយជាមួយនឹងម៉ាទីដើម្បីឲ្យពួកគេបានស្រស់ស្រួលគ្នាវិញហើយសាគ្រប់គ្នាក៏បានចូលទៅដេកអាឡិចក៏បានបើកចិត្តនិយាយជាមួយម៉ាទីម៉ាទីក៏បានប្រាប់ថាវារស់នៅទីនេះជាង10ឆ្នាំហើយហើយវាមិនទាន់ដឹងផងថាខ្លួនរបស់វានឹងមានពណ៌សលាយខ្មៅឬក៏ខ្មៅលាយសឲ្យប្រកបបន្ទាប់ពីនោះអាឡិចក៏បានបបួលម៉ាទីមកច្រៀងចម្រៀងញូវយ៉កជាមួយនឹងគ្នាម៉ាទីក៏បានកុហកអាឡិចថាដែលគេប្រាប់ថាគេចង់ទៅរស់នៅក្នុងព្រៃហ្នឹងគេគ្រាន់តែនិយាយលេងតែប៉ុណ្ណោះហើយអាឡិចក៏បានដេកលុបបាត់ទៅតែម៉ាទីវាមិនទាន់ចូលដេកទេវានៅឈរកត់ អ្វីម្យ៉ាងនៅខាងក្រៅ។ នៅពាក់កណ្ដាលយប់ហ្នឹង Melman ហើយនិង Gloria ក៏បានមកដាស់ Alex ហើយក៏បានប្រាប់ថា Marty វាបានមកខ្លួនហើយគ្រប់គ្នាក៏គិតថា Marty វាច្បាស់ជារត់ទៅខាងនៃទីកាច់ជាមិនខានយើងត្រូវទៅជួយ Marty ហើយពូម៉ា Alex ក៏បានខលទៅ115ដើម្បីតាក់ទងទៅរកប៉ូលីសតែមានពីណាគេអាចនិយាយមកតៅបាននោះវិញ Alex ក៏បោកទូរស័ព្ទចោលតែម្ដង Alex ក៏បានប្រាប់ Gloria ហើយនិង Melman ថាយើងត្រូវទៅតាមរក Marty ហើយបើមិនដូច្នោះទេ Marty វាច្បាស់ជួបគ្រោះថ្នាក់ជាមិនខាន នៅពេលនេះ Marty វាបានចេញដើរទៅតាមទីក្រុង New York យ៉ាងសប្បាយចិត្តតែម្ដងប្រតិបត្តិការ កំទេចសួនសត្វក៏បានចាប់ដើមឡើងក្លរៀក៏បានកំទេចរបងសួនសត្វចេញមកពួកគេធ្វើដំណើរឆ្ពោះទៅក្រែនសិនឋានហើយក៏មានស្វាក្រេះពីរក្បាលបានលួចតាមពួកគេមកជាមួយ Alex Gloria ហើយនិង Merman ក៏បានមកកន្លែងរត់ភ្លើក្រោមដីមនុស្សជាច្រើនបាននាំគ្នារត់បាសក់តែម្ដងហើយទីបំផុតគ្រប់គ្នាក៏បានមកដល់ Grand Central មនុស្សក៏បាននាំគ្នារត់អញ្ញែញ៉ៃពីនឹងតែក៏មានលោកយាយម្នាក់បានមកវាយគ្នាជាមួយ Alex លោកយាយម្នាក់ហ្នឹងប្រហែលជាប្រពន្ធគង់ហ៊ានហើយមើលទៅព្រោះគាត់ហ៊ានវាយជាមួយនឹងតោ Alex ក៏បានឃើញ Marty ហើយនៅក្នុងពេលនេះគេក៏បានលោតទៅចាប់ Marty ឲ្យបាន Alex គេខឹង Marty ខាងណាដែល Marty លួចរត់បែបហ្នឹងបន្ទាប់មកប៉ូលីសរាប់រយក៏បានមកដល់ទីនោះហើយគ្រប់គ្នាក៏បានចាប់ខ្លួនមានទាំង Penguin ហើយនិងស្វាក្រេះទាំងពីរក្បាលផងដែរ អាឡិចគេព្យាយាមអធិប្បាយពីរឿងរ៉ាវទាំងអស់ដែលបានកើតឡើងតែគេក៏ត្រូវបាញ់ថ្នាំសន្លប់រហូតដល់សន្លប់បាត់ទៅអាឡិចបានផ្ញើមកវិញនៅចំពោះមុខរបស់គេមានមនុស្សជាច្រើនដែលមកធ្វើបាតកម្មនឹងឲ្យបញ្ជូនសត្វទាំងអស់នេះត្រឡប់ទៅក្នុងព្រៃវិញមនុស្សជាច្រើននៅពេលឃើញអាឡិចផ្ញើឡើងពួកគេក៏ផាត់ភ័យទៀតហើយថែមទាំងអាឡិចក៏ត្រូវគេបាញ់ថ្នាំសន្លប់រហូតដល់សន្លប់ម្ដងទៀតនៅពេលដែលអាឡិចបានផ្ញើឡើងម្ដងទៀតហើយហើយពួកគេដឹងហើយថាពេលនេះពួកគេទាំង4នាក់ត្រូវបានខាននៅក្នុងទ្រុងឈើ អាឡែកគេបន្ទោម៉ាទីតែម្ដងឯងនឹងហើយជាអ្នកខុសម៉ាទីទៅធ្វើឲ្យគ្រប់គ្នាមកនៅទីនេះហើយពេលនេះពួកគេទាំង4នាក់កំពុងតែនៅលើកប៉ាល់ដឹកទំនិញមួយ នៅកណ្ដាលសមុទ្រតែម្ដងពួក Pen Queen ក៏បានសួរស្វាក្រេសថាពេលនេះពួកគេត្រូវបញ្ជូនទៅណាពួកស្វាក្រេសក៏បានតបវិញថាពេលនេះពួកយើងត្រូវបញ្ជូនទៅខេនយ៉ាតំបន់អភិរក្សសត្វព្រៃនៅអេហ្វ្រិកា ពួកផែនគ្មានវាទទួលយកមិនបានពួកវាក៏បានលួចចេញពីក្នុងទ្រុងនោះហើយថែមទាំងវាបានចាត់ការមនុស្សនៅលើកប៉ាល់នោះទាំងអស់ព្រមទាំង Captain កប៉ាល់នោះផងដែរហើយក៏បានបដូរផ្លូវក្នុងការធ្វើដំណើរដល់ទំនេញទៀតផងពួកវាក៏បានកាត់ចង្គោលកប៉ាល់មួយទំហឹងធ្វើឲ្យទ្រុងរបស់ Alex, Marty, Gloria ហើយនិង Merman ធ្លាក់ទៅក្នុងទឹកតែម្ដង អាលីលោតអស់ហើយពេលនេះទាំង4នាក់ក៏បានបែកគ្នាហើយដោយសារតែរលកទឹកសមុទ្រអាឡិចក៏បាននៅក្នុងទ្រង់របស់គេដោយភាពត្រជាក់ល្ងានៅកណ្ដាលសមុទ្រតែទីបំផុតរលកទឹកសមុទ្រក៏បាននាំអាឡិចមកដល់មាត់ឆ្នេរអាឡិចគេភ្ញាក់ផ្អើលយ៉ាងខ្លាំងទីនេះជាកន្លែងណាហើយថែមទាំងទីនេះមិនមាននរណាម្នាក់រស់នៅឡើយហើយគេក៏បានជួបជាមួយមែមែនដែលកំពុងជាប់នៅក្នុងទ្រង់ឈើអាឡិចកំពុងតែជួយមែមែនហើយក្នុងពេលនោះក្លារីក៏បានបង្ហាញខ្លួនចេញមកព្រមជាមួយនឹងភាពសិចស៊ីចំណែកម៉ាទីវិញក៏មានត្រីឡូម៉ាពីរក្បាលបាននាំគេមកដល់មាត់ឆ្នេរអាឡិចនៅពេលដែលឃើញម៉ាទីវាក៏ រត់ទៅរកម៉ាទីភ្លាមអាឡិចក៏បានរត់ទៅរកម៉ាទីចំណែកម៉ាទីវិញក៏រត់មករកអាឡិចដូចគ្នា តែតាមពិតទៅអាឡិចរត់ទៅវាយម៉ាទីទេឯងឯងឯងឯងធ្វើពួកយើងមកនៅទីនេះម៉ាទីហើយគេក៏បានដេញវាយម៉ាទីនៅពេញមាត់ឆ្នេរតែម្ដងហើយទីបំផុតពួកគេក៏បានមកជុំគ្នាម្ដងទៀតហើយហើយកន្លែងនេះវាជាកន្លែងណាមិនបានសុទ្ធតែប្រៃអញ្ចឹងគ្នាយើងក្នុងពេលនោះដែរអាឡិចក៏បានលើកសម្លេងអ្វីមួយយ៉ាងចេញពីក្នុងព្រៃពួកគេទាំងអស់នោះគិតថាប្រហែលជាសម្លេងមនុស្សជាមិនខានទាំង4នាក់ក៏បញ្ញាប់រត់យ៉ាងលឿនចូលទៅក្នុងព្រៃមួយនោះតែអាឡិចដូចជាកម្មជាងគេគេរត់ទៅជន់បន្លាផងរត់ទៅបុកសម្បុកពីពីងផងហើយថែមទាំងមានដើមឈើបាក់កិនអាឡិចរហូត ដល់គេដេកស្ងៀមតែម្ដងក៏រីមែលមែនហើយនិងម៉ាទីពួកគេក៏បានដឹងហើយថាសម្លេងហ្នឹងវាមិនមែនជាសម្លេងមនុស្សនោះទេតែវាជាសម្លេងពូសត្វទៅវិញទេ ពួកសត្វទាំងអស់នោះកំពុងតែច្រៀងរាំយ៉ាងសប្បាយរីករាយពួកសត្វទាំងអស់នោះដឹកនាំដោយ King Julia ខណៈពេលដែល King Julia កំពុងតែរាំច្រៀងយ៉ាងសប្បាយនោះពួក Forza ក៏បានបង្ហាញខ្លួនចេញមកពួក King Julia ក៏នាំគ្នារត់បាសជើងតែម្ដងនៅសតតែកូនកំប្រុងមេម៉ាក់មួយ ដែលមានឈ្មោះថាម៉ត់តែម្នាក់គត់ពួក Forza ម្ដងនឹងស៊ីម៉ត់ហើយតែ Alex ក៏បានបង្ហាញខ្លួនចេញមកបង Alex ក៏បានសួរពួក Forza ថាទីនេះវាជាកន្លែងណាពួកម៉ាក់តែនៅក្នុងពេលហ្នឹងក៏មានពិពីងយៈបានមកតោងពីក្រៅខ្នងរបស់ Alex ធ្វើឲ្យ Alex របស់យើងគេភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគេក៏បានស្រែកគំរាមចេញមកថាម៉ាវ ពូហ្វូសាវាខ្លាចសម្លេងស្រែកគំរាមដល់លេកពូវាក៏បញ្ញាប់រត់ដាច់ជើងតែម្ដងក្លោរីក៏បានយករំបងមកវិញពៀននោះយ៉ាងសប្បាយដែរចំណែកពូឃីងជូលីពូវាគិតថាពូអលេកនឹងគឺជាអេលៀនពូវាក៏បានបោះគោកំប្រងមេម៉ងចេញមករដាលដើម្បីពិសោធន៍ពូអលេកថាពូគេជាសត្វចិត្តល្អឬក៏សត្វចិត្តអាក្រក់ឲ្យប្រកាសអលេកក៏បានដើរវងនិយាយជាមួយនឹងគោកំប្រងនោះតែគោកំប្រងនោះវាខ្លាចអលេកយ៉ាងខ្លាំងហើយថែមទាំងយំចេញមកទៀតផងក្លោរីក៏បានចូលមកលួងគោកំប្រងនោះភ្លាមធ្វើឃីងជូលីវាឃើញហើយថាពូគេមិនមែនជាសត្វអាក្រក់នោះទេហើយសត្វគ្រប់គ្នាក៏បានលោតចេញមកអរគុណពូអលេកដែលបានដេញពូហ្វ ពោះសាទៅពួកអាឡិចគេមកទីនេះដើម្បីរកមនុស្ស King Julia ក៏បានប្រាប់ថានៅទីនេះវាក៏មានមនុស្សដែរបើមិនជឿទេមើលលើចុងឈើអាឡិចក៏បានស្រែកចេញមកថាអូ my god នៅសល់ឆ្អឹងហ្នឹងអាមូរ៉ៃកូនចៅរបស់ King Julia ក៏បានប្រាប់ថាបើសិនជាមានមនុស្សច្រើននៅទីនេះទីនេះវាលេខ50ប្រៃហើយអាឡិចហើយនឹងមិត្តភ័ក្តិរបស់គេនៅពេលដែលគេលឺអញ្ចឹងគេក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំពួកយើងមកដល់ក្នុងប្រៃហើយចាអាឡិចគេខូចចិត្តយ៉ាងខ្លាំងព្រោះបងអាឡិចរបស់យើងគាត់ចង់ត្រឡប់ទៅញូវយ៉កវិញ ទីនេះវាមិនស័ក្តិសមជាមួយនឹងខ្ញុំទេ ទីនេះវាមិនស័ក្តិសមជាមួយនឹងខ្ញុំទេ Gloria ហើយនឹង Merman ក៏បានចូលមកខាត់គេ ចំណែកម៉ាទីវិញវាមិនបានខូចចិត្តអីទេវាត្រេកអរយ៉ាងខ្លាំងទៀតផងទីបំផុតគេក៏បានមកនៅក្នុងព្រៃតាមដំណងរបស់គេហើយ Merman វាក៏បានជាដណ្ដៅកប់ខ្លួនឯងភ្លាមព្រោះវាគិតថាយ៉ាងណាពួកយើងក៏ត្រូវស្លាប់ទីនេះហើយម៉ាទីក៏បានមករកគ្រប់គ្នាហើយក៏បានប្រាប់ថាតោះពួកយើងទៅសប្បាយជាមួយគ្នា ទីនេះវាពិតជាអស្ចារ្យណាស់អាឡិកគេមិនពេញចិត្តយ៉ាងខ្លាំងគេក៏បានគូសរំដានដល់ម៉ាទីនៅម្ខាងទៀតអ្នកដែលចង់នៅក្នុងព្រៃនៅម្ខាងទៀតចំណែកអ្នកដែលចង់ត្រឡប់ទៅញូវយ៉កវិញ វិញនៅម្ខាងទៀតហើយហាមឆ្លងទៅម្ខាងទៀតដាច់ខាត អាឡិចក៏បានកាត់ផែនការដើម្បីឲ្យមនុស្សមកជួយគេចំណែកម៉ាទីវាក៏បានធ្វើផ្ទះដ៏ស្អាតមួយនៅមាត់ឆ្នេរសម្រាប់គេទៀតផងហើយអាឡិចវិញក៏បានធ្វើរូបចម្លាក់ទិញម៉ងបានសម្រេចនៅសល់តែរងចាំមែលមែនបង្កាត់ភ្លើងឆេះតែភ្លើងនឹងទោះបង្កាត់យ៉ាងណាក៏វាមិនឆេះដែរនៅពេលដែលមែលមែនបង្កាត់ភ្លើងឆេះគេសប្បាយចិត្តយ៉ាងខ្លាំងហើយក៏រត់នៅជុំវិញនោះតែម្ដងធ្វើឲ្យភ្លើងនឹងឆេះរូបចម្លាក់ទិញម៉ងរបស់អាឡិចអត់រលីងខំធ្វើតាំងពីយូរមកឆេះដោយសារតែមែលមែនចំណែកពួក King Julia វិញក៏បាននាំគ្នាមកប្រជុំបង King Julia ក៏បានកាត់ល្បិចថាពួកគេនឹងទៅចងមេត្រីជាមួយនឹងអាឡិច ដើម្បីឲ្យគេបានខ្លាចជាមិត្តរបស់យើងបន្ទាប់ពីនោះអាឡិចនឹងអាចការពារពួកយើងចេញពីពួកភូសាបានយ៉ាងងាយស្រួលមករ៉ៃក៏បានប្រាប់ថាដែលពួកភូសាខ្លាចអាឡិចក៏ព្រោះតែអាឡិចគួរឲ្យខ្លាចជាងពួកភូសាទៀតហ៎ចំណែកអាឡិចក៏បានមកអង្គុយសោកសៅតែម្នាក់ឯងម៉ាទីក៏មកបបួលអាឡិចឲ្យទៅលេងផ្ទះរបស់គេព្រោះនៅក្នុងពេលនេះមែមែនក្លារីក៏មកលេងកំសាន្តនៅផ្ទះរបស់គេយ៉ាងសប្បាយតែអាឡិចក៏បានឆ្លើយបដិសេធទៅព្រោះនៅក្នុងពេលនេះគេឃ្លានយ៉ាងខ្លាំងហើយគេចង់ទៅផ្ទះវិញម៉ាទីក៏បានប្រាប់ថាទីនេះវាមិនសប្បាយទេបើសិនជាគ្មានឯងនៅទីនេះអាឡិច និយាយហើយអាឡិចក៏បានមកគោះទ្វារមុខផ្ទះរបស់ម៉ាទីហើយគេសុំចូលទៅក្នុងផ្ទះម៉ាទីដែរហើយអាឡិចក៏បានសុំទោសម៉ាទីដែលមុនហ្នឹងគេធ្វើខ្លួនមិនគួរស្រឡាញ់ដែរម៉ាទីម៉ាទីគេក៏មិនខឹងអីដែរហើយគេក៏បើកទ្វារអាឡិចចូលទៅក្នុងម៉ាទីក៏បានយកទឹកអាឡិចផឹកតែទឹកនោះវាជាទឹកសមុទ្រចិត្តល្អមែនមិនសម្លាញ់ម៉ាទីយកទឹកសមុទ្រអញផឹកអាណាគេផឹកកើតវិញបន្ទាប់ពីនោះម៉ាទីក៏បានទៅលើមហូបឲ្យពួកគេហូបតែមហូបនោះគឺជាសារាយគ្រប់គ្នាក៏បានហូបយ៉ាងឈ្ងុយឆ្ងាញ់លើកលែងតែអាឡិចវិញគេហូបមិនកើតនោះទេក៏ព្រោះតែគេជាសត្វហូបសាច់ គ្រប់គ្នាក៏បាននាំគ្នាមកអង្គុយមើលផ្កាយទៀតផង ទីនោះវាពិតជាស្រស់ស្អាតមែនទែនហើយពេលនោះក៏មានផ្កាយធ្លាក់ទៀតផងអាឡិចគេក៏បានសំពោឲ្យគេបានជួបជាមួយនឹងសាច់អាំងម្ដងទៀតហើយនៅក្នុងយប់នោះដែរអាឡិចគេដេកសពឃើញសាច់អាំងក្រាស់ក្រាស់សាច់ផ្អែមផ្អែមដែលគេត្រូវការហើយគេម្រងហូបវាហើយតែម៉ាទីក៏បានដាស់អាឡិចពីយប់សពវិញក៏ព្រោះតែអាឡិចកំពុងតែលិតគូនម៉ាទីគ្រប់គ្នាក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយធ្វើអីនឹងអាឡិចអាឡិចក៏ធ្វើពុតដូចមិនដឹងអីចឹងគេក៏បានប្រាប់ទៅវិញថាគេកំពុងតែរាប់ចំនួនកលាខ្លួនរបស់ម៉ាទីលេងព្រោះពេលនេះគឺអបសោខ្លាំងណាស់ ចំណែកពួកខេងជូលីពួកគេក៏បានរំលួចមើលដូចគ្នាពួកគេកំពុងតែរងចាំពួកអលេកដេកលក់ដើម្បីឲ្យពួកគេបានធ្វើអ្វីម្យ៉ាង កាត់មកកន្លែងពួក Pen Queen ទាំង4នាក់ពេលនេះពួកគេបានមកដល់ Antarctica ហើយប៉ុន្តែនៅទីនោះវាមានសុទ្ធតែប្រធ្លាក់ហើយមិនមានអ្វីផ្សេងសោះឡើយពួកគេក៏បានបដូរផែនការធ្វើដំណើរត្រឡប់មកវិញចំណែកពួក Alex ហើយនិងមិត្តភ័ក្តិរបស់គេពេលភ្ញាក់ពីដីវិញពួកគេក៏បានឃើញថាពួកគេត្រូវបាននាំខ្លួនចូលមកក្នុងព្រៃ King Julia ក៏បានស្វាគមន៍ទាំងអស់គ្នាមកកាន់ Madagascar គ្រប់គ្នាក៏ត្រូវឈប់ផ្លឹកក៏ព្រោះតែរូបភាពនៅចំពោះមុខពួកគេវាដូចទៅនឹងរូបគំនូនៅក្នុងទ្រង់ម៉ាទីបែបបិទ Alex ម៉ាទីក៏បាននាំគ្នារត់លេងជាមួយគ្នាយ៉ាងសប្បាយ Alex ក៏បានរអ៊ូប្រាប់ថាគេមិន មិនទាន់បានហូបអីពីមួយថ្ងៃហើយហើយពេលនេះគេមិនមានកម្លាំងសោះឡើយម៉ាទីក៏បបួលអាឡិចរត់ទៅមុខទៀតហើយអតសញ្ញាអ្នកប្រមាញ់របស់អាឡិចក៏ចាប់ដើមត្រឡប់មកវិញហើយ គ្រប់គ្រប់គ្នាក៏ត្រឡប់មកជប់លៀងវិញនៅក្នុងព្រៃយ៉ាងសប្បាយរីករាយទាំង4នាក់រស់នៅទីនោះដូចជាស្ដេចអញ្ចឹងម៉ាទីក៏ប្រាប់អាឡិកឡើងទៅបង្ហាញការសម្ដែងឲ្យគេមើលតិចទៅហើយបងអាឡិករបស់យើងក៏បានឡើងទៅបង្ហាញការសម្ដែងនៅលើវេទិកាពួកហ្វូសាក៏បានមលួចមើលពួកអាឡិកដូចគ្នាម៉ាទីក៏បានប្រាប់អាឡិកក្រហមគួរឲ្យខ្លាចមួយមើលបងអាឡិកក៏បានក្រហមសម្លេងឮយ៉ាងខ្លាំងរហូតដល់ពួកហ្វូសារត់ចែកជើងគ្នាទៅផ្ទះវិញអាលីងតែដោយភាពស្រីឃ្លានហើយអត្តសញ្ញាណអ្នកប្រមាញ់របស់អាឡិកធ្វើអាឡិកមើលឃើញគ្រប់គ្នាគឺជាសាច់អាំងទាំងអស់ម៉ាទីដែលកំពុងតែសប្បាយរីករាយតែគេក៏ត្រូវស្រ័យលើពេញព្រៃ ក៏ព្រោះតែលឹកបានមកខំគូរបស់គេម៉ាទីក៏បានសួរឯងមកខំគូរបស់យើងធ្វើអីអាក្បាលធំបងមូរ៉ៃក៏បានមកប្រាប់ថាអាឡិកវាជាអ្នកប្រមាញ់ដ៏គួរឲ្យខ្លាញ់ណាស់គេមិនខុសពីពូហ្វូសានោះទេ ចំណែកអាឡិកក៏ប្រាប់ភ្នែកទៀតហើយគេមិនឃើញគ្រប់គ្នាជាសាច់អាំងទាំងអស់គេក៏ដេញចាប់សត្វទាំងអស់មកធ្វើជាអាហាររបស់គេតែម្ដង សត្វទាំងឡាយទាំងពួងក៏បានចែកជើងគ្នារត់យកជីវិតរស់រៀងនៃខ្លួនម៉ាទីក៏ខំប្រឹងរត់ហើយអាឡិចក៏តាមមកពីក្រោយគូរបស់គេកាត់កាត់អាឡិចគេបំរុងនៅខាំគូម៉ាទីទៅហើយតែផ្លែដូងក៏ធ្លាក់មកចំក្បាលរបស់គេធ្វើឲ្យគេមានស្មារតីម្ដងទៀតអាឡិចគេមានអារម្មណ៍ខុសយ៉ាងខ្លាំងដែលគេធ្វើចំពោះមិត្តរបស់គេតែ4នាក់បែបនេះអាឡិចគេគិតថាខ្លួនឯងគឺសត្វកាយសាហាវហើយមិនស័ក្តិសមនៅជាមួយនឹងសត្វផ្សេងទៀតទេអាឡិចក៏បានធ្វើដំណើរទៅក្នុងព្រៃជ្រៅដើម្បីតឆ្ងាយពីមិត្តភ័ក្តិរបស់គេអាឡិចក៏បានដើរចុះទៅតំបន់ពូហ្វូសាហើយក៏បានខាំងខ្លួននៅទីនោះតែម្ដងម៉ាទីជាមួយមិត្តភ័ក្តិរបស់គេ ក៏បានដឹងហើយថានៅក្នុងព្រៃមួយនេះវាមានអ្វីដែលគួរឲ្យខ្លាចជាងអ្វីដែលពួកគេគិតទុកទៅទៀតម៉ាទីបានត្រូវតែបន្ទោសខ្លួនឯងថាកំហុសគ្រប់យ៉ាងនោះគឺមកពីគេដែលធ្វើឲ្យឡេកត្រូវមកជួបរឿងបែបហ្នឹងក្លរីក៏បានប្រាប់ថាបើអញ្ចឹងយកទៅតាមរកឡេកក៏ចឹងតែនៅក្នុងពេលហ្នឹងទាំង3នាក់ក៏បានលឺសំឡេងរបស់កប៉ាល់ពួកគេក៏នាំគ្នារត់ទៅមាត់ឆ្នេរសមុទ្រយ៉ាងលឿនតែម្ដងពួកគេព្យាយាមហៅកប៉ាល់មួយគ្រឿងនោះអស់ពីសមត្ថភាពហើយចៃដន្យអីកប៉ាល់មួយនោះក៏បានងាកមករកកោះរបស់ពួកគេមែនម៉ាទីគេនឹងទៅតាមរកឡេកដើម្បីត្រឡប់ទៅផ្ទះវិញតែក្លរីហើយនឹងម៉ែមែនគេមិនព្រមឲ្យម៉ា ទីចូលទៅក្នុងព្រៃនោះទៀតទេក៏ព្រោះថាក្នុងព្រៃនោះវាគ្រោះថ្នាក់ខ្លាំងពេកហើយកប៉ាល់នោះក៏បានធ្លាំណាមមកដល់ដល់មុខរបស់ Man Man តែម្ដងពួក Penguin ទាំងអស់ក៏បានចុះពីលើកប៉ាល់មួយនោះហើយពួកវាក៏បានប្រាប់ថាពួកវាបានដេញពួកមនុស្សឲ្យហែទឹកត្រឡប់ទៅផ្ទះវិញអស់ហើយតែខណៈពេលនឹងដែរម៉ាទីក៏បានបាត់ខ្លួនទៅដោយសារតែគេបានចេញទៅតាមរក Alex តែម្នាក់ឯងពួក Penguin និងពួក Gloria ក៏បានគិតថាពួកគេនឹងជួយ Alex ហើយនិងម៉ាទីនៅក្នុងព្រៃម៉ាទីក៏បានមកជួយ Alex ម្ដងទៀតហើយហើយក៏បានបបួល Alex ត្រឡប់ទៅផ្ទះវិញតែ Alex គេមិនព្រមទៅព្រោះគេខ្លាចថាគេនឹងធ្វើម៉ាទី ខ្លាចគេកាន់តែខ្លាំងគេក៏គិតថា គេនឹងនៅទីនេះតែម្នាក់ឯងតែម៉ាទីក៏បានប្រាប់ថាបើឯងមិនព្រមទៅយើងក៏មិនព្រមទៅដូចគ្នាដែរមិនសម្លាញ់ម៉ាទីក៏បានច្រៀងចម្រៀងញូវយ៉កដែលអាឡេកចូលចិត្តច្រៀងឲ្យគេស្ដាប់តែទោះបីយ៉ាងណាអាឡេកគេក៏មិនព្រមទៅនោះដែរក្នុងពេលនោះដែរអាពូហ្វូសាក៏បានមកដល់កន្លែងវាវិញហើយពួកវាមិនរងចាំម៉ាទីស៊ីហើយម៉ាទីគេខំប្រឹងរត់ងាប់ចោលតែអាពួកឆ្កែហ្វូសាក៏បានតាមមកពីក្រោយគេតែសំណាងល្អដែលមែនមែនហើយនឹងក្លរីបានចូលមកជួយម៉ាទីតាន់ល្មមពួកហ្វូសាក៏នៅតាមមិនឈប់តែនៅក្នុងពេលនោះមេបញ្ជាការស៊ីពើក៏បានចូលមក សែនមកពួកគេមេបញ្ជាការក៏បានបាញ់កំភ្លើងសុំការជួយសង្គ្រោះឡើងទៅលើមេឃដើម្បីបំបញ្ញដារបស់ពួកហូសា ហើយប៉ាពូផិនខ្វីនក៏បានចូលមកចាត់ការពួកហ្វូសាតែម្ដងតែពួកហ្វូសាវាមានចំនួនច្រើនខ្លាំងណាស់ពួកហ្វូសាម្រងចាប់គ្រប់គ្នាស៊ីទៅហើយតែអាឡិចតួឯករបស់យើងក៏បានចេញមកព្រមជាមួយសម្លេងស្រែកកំរៀងយ៉ាងខ្លាំងអាឡិចក៏បានប្រាប់ពួកឆ្កែនោះថាពួកអននេះគឺជាចំណេះរបស់យើងកុំរវល់ជាមួយនឹងពួកនេះតែវាគ្រាន់ជារបែករបស់អាឡិចតែប៉ុណ្ណោះអាឡិចក៏បានកុហកពួកហ្វូសាថាគេនឹងស៊ីគ្រប់គ្នាអស់តែម្ដងហើយបងអាឡិចរបស់យើងក៏បានចាត់ការពួកហ្វូសារហូតដល់ពួកវារត់ដាច់ជើងចោលតែម្ដងអាឡិចនិងមិត្តភ័ក្ដិរបស់គេក៏បានត្រឡប់មកជាមិត្តសម្លាញ់ជាមួយគ្នាម្ដងទៀតហើយហើយក្នុងពេលនោះបង ង King Julian របស់យើងក៏បានចេញមកហើយគេក៏បានប្រាប់ថានេះវាជារបិចរបស់យើងតែម្នាក់កូតអាផ្លោងឆ្ងាយរត់អស់ហើយធ្វើឯណាចេញមកអា Penguin មេបញ្ជាការ Super ក៏បានបញ្ជា Rico ធ្វើសុជីត្រីឲ្យ Alexi Alex ក៏សារលបងហូលមើលតែរសជាតិរបស់វាវិញឆ្ងាញ់ជាងសាច់អញទៅទៀតហ៎គ្រប់គ្នាក៏ត្រេកអរប៉ុន្តែអញលេងត្រូវ Alexi ហើយពួកគេក៏បានផាត់ទឹកសមុទ្រហើយព្រោះដាក់គ្នាយ៉ាងសប្បាយរីករាយហើយបង King Julia របស់យើងក៏បានយកមង្គលរាជសីឲ្យ Alex ទៀតផងសត្វទាំង4នាក់ក៏បានជម្រាបលាសត្វគ្រប់គ្នាដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញ អាផែនឃ្វីនផៃវេតក៏បានសួរមេបញ្ជាការថាយើងគួរប្រាប់ពួកគេអត់ថាកប៉ាល់មួយនឹងអស់ប្រេងហើយមេបញ្ជាការតែមេបញ្ជាការប្រុសស្អាតក៏បានតបទៅវិញថាក្មេងៗញញឹមមិនស្រួលហើយលើកដៃបាយបាយបានហើយបើចាំប្រាប់ទេហើយរឿងម៉ាដាកាស្កាសត្វព្រៃលើកើក៏បានបញ្ចប់នៅត្រង់នេះយ៉ាងមិនដែរអ្នកទាំងអស់គ្នាសម្រាប់រឿងម៉ាដាកាស្កាភាគ1បើចូលចិត្តវីដេអូនេះជួយចុច like ចុច share ម្នាក់ពីរបីមកហើយកុំភ្លេចជួយចុចតាមដានហើយចុចសញ្ញាកណ្ដឹងម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយហើយសម្រាប់វីដេអូនេះខ្ញុំសូមជម្រាបលា